គម្រោងផ្លូវដែកលបឿនលឿនភ្នំពេញប៉ោយប៉ែតទទួលបានការគាំទ្រពេញទំហឹងពីចិន សាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ នាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅប្រទេសចិនបានបង្ហាញនូវការគ្រប់គ្រងយ៉ាងពេញទំហឹងនិងផ្ដល់ការពង្យល់លម្អិតអំពីយុទ្ធសាស្ត្រនិងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងលបឿនលឿនភ្នំពេញប៉ោយប៉ែតរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនឯកឧត្តមទេសរដ្ឋមន្ត្រីសុនចន្ទថុលនាថ្ងៃទី23ខែមីនាឆ្នាំ2023បានជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅប្រទេសនៃគណៈ ណកម្មាធិការកំណែតម្រង់និងអភិវឌ្ឍជាតិនៃប្រទេសចិន លោកសាងស៊ីជីងជាពិសេសលើគម្រោងផ្លូវរថភ្លើង លបឿនលឿនភ្នំពេញប៉ោយប៉ែតដើម្បីពន្លឿនគម្រោងមួយនេះឲ្យលេចឡើងតាមអនុសាសន៍និងការបដិញ្ញាចិត្តដ៏មោះមុតរបស់សម្ដេចតេជោភាគីចិនបានបង្ហាញនូវការគ្រប់គ្រងយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងលបឿនលឿនប៉ោយប៉ែតភ្នំពេញនិងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជាក្នុងការអនុ វត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់និងបានផ្ដល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រនិងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះដោយបានបញ្ជាក់ថាការបង្កើតក្រុមការងារបច្ចេកទេសគឺជាការងារអត្តភាព ជាមួយគ្នានេះទេសរដ្ឋមន្ត្រីសុនចន្ទថុលបានលើកឡើងពីគម្រោងធំធំចំនួន3ទៅដល់គណៈប្រតិភូដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ជំនួយហិរញ្ញវទានដែលក្នុងនោះមានគម្រោងស្ថាបនាឡើងវិញ វិញកំណាត់ផ្លូវជាតិលេខ3វារិញ ត្រពាំងរពៅនិងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ6ពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មី ទៅក្រុង រួមទាំងគម្រោងផ្លូវនាវាចរនិងប្រព័ន្ធផពាតកម្មទន្លេបាសាក់ជាការឆ្លើយតបលោកសាងសេជីងបានឲ្យដឹងថា ចំពោះគម្រោងស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ3វារិញត្រពាំងរពៅនិងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ6ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប រាបថ្មីទៅក្រុងសៀមរាប កំពុងពិនិត្យលទ្ធភាពនិងធ្វើការវាយតម្លៃដោយឡែកចំពោះគម្រោងផ្លូវនាវាចរនិងប្រព័ន្ធភពិតកម្មទន្លេបាសាក់ភាគីចិនស្នើសុំពេលវេលាដើម្បីយកលទ្ធភាពនៃការសិក្សាដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឲ្យបានលម្អិតស៊ីជម្រៅដើម្បី បានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញគួរឲ្យដឹងដែរថា ទំនួលខុសត្រូវចម្បងរបស់នាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅ ក្រៅប្រទេសគឺផ្ដល់ជូននៅយុទ្ធសាស្ត្រផែនការនិងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់សំខាន់រួមទាំងផ្ដល់នៅការណែនាំនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគម្រោងធំធំ ក្នុងការតបជាប់ហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពផលិតកម្មផងដែរ RA7 ស្ដែងចេញនៅភាពទាន់សម័យ